យោសួស្តីទាំងអស់នេះស្វាគមន៍សម្រាប់ការវិលត្រឡប់មកវិញជាមួយនឹងខ្ញុំធីមពេថ្ងៃនេះអឺខ្ញុំលើកយក ប្រធានបទមួយមកនិយាយដែលតាក់ទងជាមួយនឹង Pakchi New State អឺប្រហែលជាមានប្រិមត្តឆ្ងល់ជាច្រើនដែរពួកគាត់ឆ្ងល់មកខ្ញុំគាត់ឆ្ងល់ថា Pakchi បានបញ្ចេញហ្គេមនៅលើទូរស័ព្ទ3មួយហើយគឺ Pakchi Mobile យើហាត់អីបានឥឡូវសុកសុកចេញហ្គេមមួយទៀតសម្រាប់ទូរស័ព្ទ3ដែរ ហើយតាអាពីរហ្នឹងវាមានភាពខុសគ្នាហ្មងអឺ PUBG New Stat ដែលជា trailer នៅខាងក្រោយខ្ញុំនេះឬមកខ្ញុំដាក់នៅលើ screen ខ្ញុំនេះវាគឺជា PUBG បែបទំនើបថ្មីមួយគេហៅថា PUBG Modern ដែលវានឹងចេញមកពីអឺ PUBG Studio ផ្ទាល់ដែលខ្ញុំបានធ្លាប់បានដឹងឯការដែល PUBG Mobile វាចេញមកគឺជាហ្គេមមួយដែលសម្រាប់ទូរស័ព្ទដៃវាត្រូវបាន copyright រវាងក្រុមហ៊ុន PUBG ជាមួយនឹង Tencent ហើយ Tencent គឺជាអ្នកកាន់កាប់ទៅលើការ develop អាហ្នឹងសម្រាប់ទូរស័ព្ទដៃម៉ៅដាច់ហ្មងគឺ PUBG Mobile ហើយប៉ុន្តែ game ហ្នឹងគឺវាអត់មានលក្ខណៈដូច PUBG ទាំងស្រុងទេគ្រាន់តែវាត្រូវបាន convert ចេញពី computer មកទូរស័ព្ទវាគ្រាន់តែលក្ខណៈវាដូចបែប mode ដូចគ្នា map យ៉ាអឺ map LAN ហើយនឹងអាវុធអីផ្សេងផ្សេងហើយនឹងទំនុំលេងគឺវាដូចជាមួយ PUBG ប៉ុន្តែ តកតងជាមួយនឹង graphic ជាមួយនឹងការ detail របស់វាគឺវាអត់ច្បាស់ដូចជានឹង PUBG Computer ប៉ុន្តែបើយើងក៏លេចមកមើល PUBG New State នេះវិញដែលដែល PUBG បានប្រកាសការពីម្សិលមិញតែម្ដងវាភ្លាមភ្លាមដែរហើយយើងកំពុងតម្លៃហ្គេមខ្ញុំចាប់វាអត់ទាន់អញ្ចឹងខ្ញុំធ្វើវីដេអូនេះទាំងយប់ឲ្យអ្នកទាំងអស់គ្នាបើយើងនិយាយទៅវាគឺជាប្រភេទហ្គេម survival ថ្មីមួយបែប Battle Royale ដែលវាត្រូវបានខ្ញុំមើលតាមជាក់ស្ដែងតាមការបច្ចេកវិទ្យារបស់ខ្ញុំណាហ្គេមនោះគឺវាត្រូវបានមិចបញ្ចូលពី game Battle Royale ផ្សេងៗជាច្រើនហើយជាប្រភេទហ្គេមមួយដែលហៅថាទំនើប ដែលវាមានអាវុធទំនើបជាច្រើនមានឡានទំនើបក៏ដូចជា map គឺ graphic គ្រាន់តែ game វាចេញមកដំបូងគឺ graphic ដែលវាដាក់មកនោះគឺ ultra realistic តែម្ដងដែលយើងហៅថាជាប្រភេទ game ដែលបែប realistic យកតែម្ដងហើយជាក់ស្ដែង gameplay របស់វាភាគច្រើនគឺមើលខ្ញុំមើលទៅអឺវាត្រូវបានយកចេញមកពី Core ដូច Order 3ច្រើនប៉ុន្តែទោះបីជាគេបានបញ្ជាក់ក៏ដោយតែយើងមើលតាមជាក់ស្ដែងគ្រាន់តែ trailer របស់វាណាខ្ញុំអត់ទាន់វាយម្លាយខ្ញុំវាយម្លាយលើ trailer វា ជាមួយនឹងការ game play របស់វាគឺវាត្រូវបានបញ្ចូលមកពីដូចជា role ដូចជា Free Fire និយាយទៅមិនបញ្ចូល game Battle Royale ច្រើនមែនទែនជាពិសេសមានតាក់ទងជាមួយនឹង Fortnite មួយទៀតហើយខ្ញុំមើលទៅគឺវាចង់ concept វាគឺមកច្រើនមែនទែនមក game ទាំងអស់វាវាចង់វាយផ្ដាច់ហ្មងហើយខ្ញុំគិតថា game PUBG New State នេះគឺជាអាវុធថ្មីមួយរបស់ក្រុមហ៊ុន PUBG ផ្ទាល់ហ្មងហើយដោយសារតែវាអីព្រោះ អឺសពថ្ងៃគឺ packaging mobile ក៏មានចំនួនរៀងធ្លាក់ចុះប៉ុន្តែធ្លាក់អត់ខ្លាំងប៉ុន្តែអឺអាហ្នឹងគឺជារបស់ Tencent កាន់ព្រោះអីអឺ packaging បានអឺ transfer អាហ្នឹងឲ្យទៅ Tencent អាកាន់ហ្នឹងពីដើមគ្រាន់តែ corporate មួយគ្នាយ៉ាអត់ដល់គេនិយាយគ្នាថាមិនប៉ុន្តែមិនមែនជាអឺដៃដែលចេញមុខដោយ PUBG ផ្ទាល់ហ្មងហើយសម្រាប់ PUBG លើកុំព្យូទ័រគឺខ្សត់មែនតើអ្នកលេងកាន់តែអត់ទៅអត់ទៅការ update យូរទៅកាន់តែខ្សោយទៅខ្សោយទៅអត់សូវខ្វល់ខ្វាយ ហើយខ្ញុំគិតថាប្រហែលជាគេចំណាយពេលមកធ្វើឲ្យ new state នឹងច្រើនរហូតដល់ម្សិលមិញគេប្រកាស new state នឹងផ្ទាល់ប៉ុន្តែឥឡូវហ្នឹងគឺអាហ្នឹងវាមានអាច pre-register នៅលើ Android បានហើយអញ្ចឹងយើងអាចនិយាយបានថានេះគឺជាអាវុធថ្មីមួយសម្រាប់វាយនៅក្នុងឆ្នាំ2021ពី PUBG ហើយប្រហែលជាវាពិសេសច្រើនតែអ្វីដែលគួរសោកស្ដាយគឺហ្គេមហ្នឹងវាអត់មានឥណ្ឌាព្រោះឥណ្ឌាគេត្រូវបានបិទបាត់ហើយហើយមួយទៀតខ្ញុំចង់ប្រាប់អ្នកនរនេះថា PUBG New Star ហ្នឹងគឺវាអត់មានពាក់ព័ន្ធជាមួយនឹង Tencent គេបានបញ្ជាក់ម្ដងម្ដងទៀតវាគឺស្ថិតនៅក្រោម ការដឹកនាំនិង develop ដោយក្រុមហ៊ុនមួយដែលនៅក្នុងកូរ៉េខាងត្បូងដែលជាក្រុមហ៊ុនហ្គេមមួយខ្ញុំភ្លេចឈ្មោះបាត់ដូចជា Kraton ស្អីមិនទេអូខេខ្ញុំអត់ចាំប្រហែលប៉ុន្តែអាចខ្ញុំប្រហែលជាអាចនឹង mention នៅក្នុង caption ឬមួយក៏ description ខាងក្រោមនឹងបន្ថែមទៀតអឺនិយាយទៅវា announce និយាយថាវា announce អ្វីដែរគ្រាន់តែភ្លាមភ្លាម website ហ្គេមធំធំជាច្រើនត្រូវបានចោះវាមកហើយខ្ញុំក៏អត់មានត្រូវនិយាយច្រើនតែបើខ្ញុំក៏លេចមើលទៅវាគឺ yeah ឡានវាគឺវាទំនើបច្រើន ហើយការលេង game play របស់វាគឺវាស្រៀងជាមួយនឹង Call of Duty ច្រើនមែនតែកាន់ជាមួយនឹងការបាញ់ខៃអឺមានតែគិតខ្ញុំដូចខ្ញុំអញ្ចឹងណាយ៉ាហើយការលេងនេះគឺអឺវានឹង survival 100នាក់ពេញដូចទៅនឹង game អឺពីមុនមករបស់វាដែរអឺគ្រាន់ថាវាមានអាវុធមានអីអីដែលវាមើលទៅលក្ខណៈបែប realistic អញ្ចឹងគេបញ្ជាក់គេ mention អាហ្នឹងហើយ mention គឺបែបជា game battle royale realistic បែប survival ហើយវានឹងមាន ultra graphic រហូតដល់ ultra ultra realistic យ៉ាចឹងអ្នកនរនេះអ្នកដែលមាន Android អាច pre-register នៅលើអឺ Play Store បានដែលគ្រាន់តែវាយពាក្យ PUBG New State ឬមកចុច link ខ្ញុំខាងក្រោមអ្នក iOS សុយសុំធ្វើការហងចាំសិនហើយសម្រាប់ប្រិយមិត្តផ្សេងទៀតដែលចង់ដឹងព័ត៌មានតាមដានពីវាបន្ថែមទៀតអាចចូលទៅ like ឬមកក៏ follow page ឬមកក៏ social ដែលខ្ញុំដាក់នៅខាងក្រោមហ្នឹងគឺជា social official របស់ PUBG New State ដែល តឹមតែចេញមក announce ការពីម្សិលមិញហ្នឹងឯងទាំង YouTube ទាំងអីហ្នឹង Anyway អរគុណណាស់សម្រាប់ការទស្សនាវីដេអូមួយនេះបើសិនជាមានកំហុសឆ្គងអីឬមកក៏មានអីចង់បញ្ចេញយោបល់អាច drop comment ខាងក្រោមហ្នឹងបានខ្ញុំអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ